បើមិនចូលចិត្តជំនាញនេះក៏មិនបាច់ធ្វើដែរកុំនាំឲ្យខាតពេលវេលាគេហើយជាពិសេសណាធ្វើឲ្យគេឯងមានកំហុសដោយសារតែការមិនទទួលខុសត្រូវរបស់ឯងឯងមិនសមជាពេទ្យសោះមកពីចែមិនយល់ពីគេបែបហ្នឹងឯងទៅចែនៅម្នាក់ឯងអញ្ចឹងមនុស្សដូចចែសមនឹងមានជីវិតបែបហ្នឹងឯង ដូច្នេះអា ផ្ដើមបានទេ សាប់ដូចជាមិនចំជាស្ដាប់ទេតែចាយខ្ញុំសរសើរចាយមែនគឺចាយបដិសេធគាត់ដែលមុខស្មើហ្មងសួរមើលមើលចាយចាយអត់យល់ពីចិត្តគេខ្លះទេមនុស្សដូចឯងនេះគឺជារកអន់ខ្លាំងអូខ្ញុំមិនថាដឹងតែប៉ុណ្្នឹងទេខ្ញុំដឹងទៀតថាចាយឈប់យកពីណាគេទាំងអស់ គឺដោយសារតែចែត្រូវសងសាធ្លាប់ទាត់ចោល2ដងអត់ទៀនប្រាប់ឯងមែនមែនទេបងស្រីខ្ញុំក៏ប្រាប់ខ្ញុំហើយគាត់ក៏ប្រាប់ទៀតថាចែនេះចង់បានកូនប៉ុន្តែចង់បានប្តីដាច់ខាត់គឺមិនយកសងសាចែចែប្រញាប់ទៅចោះចាញ់ទៅអី មិត្តភ័ក្ដិខ្ញុំឮប្រាប់ខ្ញុំថាវាធ្លាប់ស្រីបោកឡើងហោផ្លិចតែវានៅតែចង់បានសង្សារអឺវាថាស្រីបោកបានស្ទីវយើងគិតថាឯងនេះហ៎ឈប់ធ្វើជាប៉ែតផ្នែកទៅហើយទៅធ្វើផ្នែកចេះដឹងជីវិតអ្នកដតីវិញបើសិនជានិយាយឆត់អញ្ចឹងទៅធ្វើព្រោះគេងក់អូយ vâng à, vâng anh đang đang đang phải ăn mà chạy nhưng không chui chai mình bị đừng con bốc ơi មិនក៏មកជេរខ្ញុំវិញមុននេះខំជួយកុំឲ្យកង់គេបុកឯហ្នឹងណាហើយថែតែមកហ្វ្រីគេភ្លៀងឲ្យមួយទៀតអេងតែជួយទៅណាបាច់ជួយក៏បានដែរគុំមកខ្ញុំគ្មានបាក់តេរីធានាក្លិនប្រហើដូចជាក្មេង trai tí đi bye Ini kebok bah nak tak? Eh! Eh, chụp sân! Vinh! នោះមានទៅស្អីគេប្រហែលថាជត់រវល់ជាមួយវាអាម្នាក់នេះហីមិនក៏មកដើរលេងជាមួយវាទៀតអត់តន់តែស្រែកជាមួយគ្នាមែនគឺគឺអូនបានហើយវាទៅវិញអត់តន់តែស្រែកគ្នាវានឹងតែដើមនេះដែរឯងចង់មិនអត់ចង្ញែកឯងតេតងសង្សារគេនឹងអត់ចេះខ្មាស់ខ្លួនឯងទេយើងតេតងវិញតែយើងមកណាស់គ្នាគេតែតេតងសង្សារគេគឺឯងបានហើយឈប់ទៅ តែវិញគេប្រាប់យើងថាគេចោតជាមួយឯងតែឯងដែលមកតាមគេអត់ឈប់បើគេបែកពីយើងហើយចោះវិញមកហើយយើងស្វ័យអាក្របីអេឈប់ភ្លាមអញចង់ធ្វើអីនោះឯងមកក្រោយគេចង់ខ្លាំងដាក់យើង Tao win. Chị không anh tiền mẹ này. Hết đây bọn chị mà bài kia bạp này. Mình bạn chị hướng bỏ trai, cũng mà chê. Khiêm này à? Đã chết đang hưởng ảnh. Muốn này á. Bà khiêm mình mà chui anh toàn pê tê. Bà hai chị kia nè, vay anh slap bà hai không anh chuột. Bạn. អរគុណក្បាទ អញចង់ទៅណានេះកាបូបរបស់ឯងយកទៅវិញហើយឆាប់ទៅផ្ទះខ្ញុំមកទៅផ្ទះឯងខ្ញុំទៅផឹកខ្ញុំខូចចិត្តចាំមែនអាក្មេងនេះអេចង់ទៅណាចង់ទៅបាយគ្នាទៀតហើយមែនស្រឡាញ់ស្រីអាយយំបងមានគេសល់យំឌឺដង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេ Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើង អូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសស្រឡាញ់ស្រីអាយយំបងមានគេសើយំឌឺដង ពេទ្យហ្នឹងអត់ចេះខូចចិត្តម៉ែពេទ្យអត់មានគេបោកម៉ែខ្ញុំពេទ្យណែកនេះនេះណែកមិនមែនពេទ្យតែដូងទេគេបោកខ្ញុំក៏ចេះឈឺបេះដូងដែរបេះដូងខ្ញុំក៏ឈឺដែរចាឈឺអាខ្ញុំខលឲ្យទេណាមកយកឯងឥឡូវហ្នឹង អីមែនណែណែណែណែបែមកណែមែនណែណែសុំតោះបងសុំតោះអឺគាត់គាត់សម្បងនឹងបាត់សន្តិអស់ហើយសុំតោះបងសុំតោះកុំប្រកាន់គាត់សុំតោះបងញោមបាត់សម្បងហើយបងសុំតោះបងសុំតោះណែចុំមិនមកណែណែអង្គុយចុះអង្គុយយើងប្រាប់អញអង្គុយចុះចុះឲ្យលឿនឯងនេះសម្បង ធ្វើរកដូចឆ្កែឈួនអញ្ចឹង ទៅផ្ទះយើងក៏អត់កើតជូនឯងទៅផ្ទះក៏អត់បានបើយកទៅផ្ទះសណៈសួងសួរខ្លាចតែគេថាយើងនេះអស្័យចាស់អស់ស៊ីប្រុសក្មេងនេះចឹងកន្លែងហ្នឹងសំនឹងឯងមួយចង់ផឹកចង់ផឹកចាយចង់ផឹក 다,박. Lê! Ui! Anh mơ mất luôn ai hả? Sao vẫn làng đôi cái? Là nghĩ là ngỡ, hắc miên đắng say. Bạn sao vẫn đấy? Nhưng mà bạn sao vẫn thì ta việc khăn khăn chất là cái bao nhung nhưng mà sốc cho đây tơ Sọt <laughs> cho tơ Này Ham phải đây là bọn ai biết được bu hả đòi xa tại đây nè Thở bên đánh nhẹ cho người trở nhẹ tiệt Ôi Đại nhóm mình tốt mơ nè chừng ngư Ta phải đun Cứ việc không គេបោកខ្ញុំគេបោកខ្ញុំមកចាអូយបោកភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអាជីណូម៉ូតូផលិតពីដំឡូងមី អាជីណូម៉ូតូហេ Yes I can Yes Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើងអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសស្រឡាញ់ស្រីអាយមបងមានគេសាយយំឌឺដងគឺជាចាអង្គុយចោះ លឺយើងប្រាប់ឲ្យអង្គុយចុះអត់កុំឲ្យយើងនេះបាត់បង់ការអត់ធ្មត់តាន់អង្គុយហើយខ្ញុំទៅធ្វើស្អីខុសអូយខ្ញុំម៉ាធ្វើតាមគេគ្រប់គ្នាឯតាម៉ាបងតេនតែតែខ្ញុំមិនចង់ហ៊ានប៉ែទេខ្ញុំចង់ធ្វើជា model តែខ្ញុំក៏ធ្វើតាមគាត់ដែរតាវិញក៏អញ្ចឹងដែរខ្ញុំខំស្រឡាញ់គេតែគេបោកខ្ញុំគេថាខ្ញុំនេះសង្ហាសំធ្វើជា model ជាងទៅពាក់កៅអៅពេទ្យចេះមើលមើលថាខ្ញុំសង្ហាមែនអត់មើល ได้มือមិនដែរសង្ហាអត់អើអូយមានតែវិញណាដែលជួយខ្ញុំមកធ្វើ model ដូចជាម៉ាក់ ហើយនឹងបង្ទីនទេតែពីបខំបខំបខំបខំបខំបខំខំរហូតទុបទុបនេះពិតជាចៃចៃកុំមកខំខ្ញុំណាអាកុំមកខំមកមុខចៃទៅ ស្អាតតាតែតតថាមុខកាចខឹងអ៊ូច្រើនដូចជាមនុស្សចាស់អញ្ចឹង ដឹងជាចតិកម្មស្អីជាមួយនឹងតែក្មេងនេះហត់ឲ្យឯងបដៅទៅថ្ងៃហាត់តែមកលើមើលថាតួមិនជា ណានោមដាក់ខ្ញុំថតនេះយកមកជុំគ្នាអស់ណាចាំបាច់មិនមិនបើខ្ញុំមកនៅនេះយប់មិញខ្ញុំចាំថាគឺយើងតែយកឯងមកទីនេះឆាប់ទៅផ្ទះឲ្យដល់កអាទៅយើងទុកពេលឯងកន្លះម៉ោងដើម្បីបំបត្តិក្លិនស្រាបើសិនជាអ្នកជំងឺប្រាប់យើងថាឯងមានធំក្លិនស្រា នឹងមានបញ្ហាជាមួយយើងហ្នឹងមិនអីទេយើងធ្វើការទាំងចឹងបានតែមានស្ព្រេបាញ់ក្លិនខ្លួនអត់មិនបាច់ឆាប់ទៅផ្ទះដកអាវ Trời Học cô đây nè Đầm tôi kiểm tra Miền là khỏi tiệt đấy nè ừ. Tớp tại cho thôi ca sao Cho chất thôi luôn ai kia chăm bơ bầm nám mấy Sao mấy Đẩy mà ai nhá Hai nằng bong anh tam phiên là hô đó Hả miền là khỏi tiết đấy nè គ្មានណាសំណាតែម៉ាក់នឹងបងឯងដែរគ្មានអូលអូលអូដូចតែម៉ាក់អីអខ្ជិលដែរតាស្រីអាយបងមានគេសល់យំឬដងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេ Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើងអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរស គេសាយយំឌឺដងគឺជារឿងណាក់រឿងយប់មិញគឺអូនបែកគ្នាបែកបែកគ្នាអត់អត់បានទេណាមែនទេបែកគ្នាខ្ញុំមិនត្រូវការតំណែងតំណងបែបហ្នឹងណាណាបែកគ្នាពីអូនអត់បានទេណាអឺម អូនណាអូនអូនជួយឲ្យអ្នកថតម៉ូតបានច្រើនណាស់ណាអូនខុសដែលអូនអត់ច្បាស់លាស់ប៉ុន្តែឥឡូវហ្នឹងគឺអូនច្បាស់លាស់ណាស់ណាអូននឹងរើសយើងណាណាអូនហើយនឹងចនណាពួកយើងគ្រាន់តែបាទណាខ្ញុំត្រូវការបែកគ្នាខ្ញុំមកខឹងទេខ្ញុំមកខុសចិត្តទេដល់វិញទៅរកគេតែខ្ញុំខឹង ខឹងនឹងខ្លួនឯងដែលត្រូវមកឲ្យគេបោកហើយទុកតែខ្លួនឯងជាមនុស្សល្ងងណាយើងបែកគ្នាអត់បានទេណាណាអូនណាអូនជួយអ្នកថតម៉ូតបានច្រើនណាស់ណាអរគុណដែលលើកទឹកចិត្តខ្ញុំកន្លងមកហើយជួយខ្ញុំឲ្យបានថតម៉ូតដែលជាក្តីសម័យរបស់ខ្ញុំតែពួកយើងបន្តទៀតអត់បានទេ បើបងស្អប់អូនណាបងបែកគ្នាពីអូនបងក៏បាត់បង់ឱកាសដើរតាមក្តីសម័យខ្លួនឯងដែរខ្ញុំក៏ស្គាល់គេខ្លះខ្លះដែរហើយគេក៏តាក់ទងការងារមកខ្ញុំខ្លះខ្លះដែរមិនបាច់មកជួបខ្ញុំទៀតទេពួកយើងចាប់គ្នាសំណឹង ការរលាកភ្នែកនៅ ពេលដែលចេញពីកន្លែងងងឹតហើយមានក្អួតទៀតភាគច្រើនគឺកើតឡើងនៅពេលយប់មើលឃើញរង្វង់អន្តនុនៅពេលថ្ងៃនៅពេលយប់គឺឧស្សាហ៍ផ្លាស់ប្ដូរវ៉ាន់តានៅពេលដែលអានសភៅមានអាការៈឈឺក្បាលភ្នែកឡើងក្រហមនិងកូនក្រមុំរីកហើយគ្មានប្រតិកម្មនៃពន្លឺទេកំហើយថយចុះដោយសារតែពន្លឺមិនគ្រប់គ្រាន់ បាត់បង់ដែនកំហើយម្ដងបន្តិចម្ដងបន្តិចនៅពេលដែលជំងឺនេះវាវិវត្តអាការៈនេះគឺជាអាការៈជំងឺទឹកដាក់ក្នុងភ្នែក តែលោកគ្រូបែរជាដាក់ថារលាកភ្នែកទៅវិញណែយើងសួរឯងតាមត្រង់ណារៀនចាប់ពេទ្យហ្នឹងបុកលុយមែនខ្ញុំសុំទោសដឹងថាការពិនិត្យឲ្យសួរអ្នកជំងឺមិនច្បាស់នេះធ្វើឲ្យអ្នកជំងឺមានបញ្ហាអត់ការងារដែលយើងឲ្យឯងធ្វើនេះគឺវាស្រួលបំផុតហើយហេតុអីបានជាមិនមានទំនួលខុសត្រូវឬក៏ឯងគិតថាវាជាការងារលេងសើចគឺមកពីខ្ញុំរវល់នឹងហឹងវៀនពេកទោះបីជាឯងមានរឿងស្អីក៏ដោយ ទោះឯងមានបញ្ហាដល់ថ្នាក់ចិត្តស្លាប់ នៅពេលដែលពិនិត្យត្រូវតែយកមនសិការជាពេទ្យមកប្រើឯងពិតជាគ្មានបានការមែនចៃថាម៉េចគឺយើងថាអញគ្មានបានការដោយសារតែឯងអ្នកចរិតអញ្ចឹងហីបានជាម៉ាក់នឹងបងឯងគឺតាមគ្មានរហូតគ្មានបានការខ្ញុំអត់បានការថងណាខ្ញុំអត់បានស្រឡាញ់ជំនាញនេះទេ តែម៉ាក់ហើយនឹងបងស្រីខ្ញុំក៏ជាអ្នកបខំខ្ញុំក៏ប្រងធ្វើតាមខ្ញុំធ្វើខុសតែម្ដងមិនបានចែមថាខ្ញុំអត់បានកាម៉ែនេះខ្ញុំអត់បានស្រឡាញ់ជំនាញពេទ្យទេខ្ញុំស្រឡាញ់ខាងដើមម៉ូដថត model តែខ្ញុំខ្ញុំខំបង្រៀនរហូតដល់ទៅចប់ បើមិនចូលចិត្តជំនាញនេះក៏មិនបាច់ធ្វើដែរកុំនាំឲ្យខាត់ពេលវេលាគេហើយជាពិសេសណាធ្វើឲ្យគេឯងអ្នកមានកំហុសដោយសារតែការមិនទទួលខុសត្រូវរបស់ឯងឯងមិនសមជាពេទ្យសោះមកពីចែមិនយល់ពីគេបែបហ្នឹងឯងទៅចែនៅម្នាក់ឯងអញ្ចឹងមនុស្សដូចចែសំនឹងមានជីវិតបែបហ្នឹងឯង ជានរណាជាប្រុសដែលឯងចិញ្ចឹមមែនអត់លីនីម៉ានេះម៉ាដែលឯងមិនព្រមរៀបការជាមួយមនុស្សប្រុសដែលម៉ាក់រើឲ្យក៏ដោយសារអាក្មេងនឹងត្រូវឯងលីនីម៉ាក់មិននឹកស្មានថាឯងស៊ីប្រុសក្មេងអញ្ចឹងសោះម៉ាម៉ាក់កាន់តែប្រេតដាស់មែនតើណាខ្ញុំម៉ាក់មិនជឿទេម៉ាខ្ញុំប្រាប់ម៉ាក់ឯតាថាក្មេងនោះគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេបានបើឯងមិនបានពាក់ព័ន្ធជាមួយអាក្មេងនឹងទេឯងត្រូវតែរៀបការជាមួយសង្គម មនុស្សប្រុសដែលម៉ាក់រើសឲ្យតែបើឯងធ្វើមិនបានទេបញ្ជាក់ថាឯងនឹងក្មេងម្នាក់នោះលើសពីនឹងប៉ុតមែនម៉ាក់គឺបានម៉ាក់ទៅវិញឯងធ្វើទៅតាមម៉ាក់រៀបការទៅតាមដែលម៉ាក់ចង់បានឬមួយក៏ឯងជ្រើសយកក្មេងនោះសុកចិត្តតែគេនិយាយឡើង ក៏មិនបានគិតហើយក៏អត់បានខ្វល់ដែរប៉ុន្តែអ្វីដែលយើងខ្វល់គឺសម្ដីម៉ាក់របស់យើងដែលនៅក្នុងភាសាខ្មែរគាត់យើងគឺជាស្រីចាស់របស់ប្រុសខ្មែរអ៊ំខ្ញុំហើយនឹងចែមិនស្ដាប់ឯងចង់ប្រាប់ថាឯងនឹងកូនស្រីរបស់យើងគឺសង្សារនឹងគ្នាហើយឯងចង់ប្រាប់ថាឯងស្មោះនឹងនាងខ្លាំងណាស់អ៊ំសម័យនេះហើយអាយុភេទវាលែងជាឧបសគ្គស្នេហ៍សំខាន់គឺពួកយើងស្រឡាញ់គ្នាខ្លាំងអេចឹងទេអេតើណាតើណាក៏បានមិនតែឃើញមុខ ឃើញមុខឯងម្ដងម្ដងសរសៃឈាមរបស់យើងនេះវាចង់ដាច់ហឹមកុំចឹងមើលចែខ្ញុំខំជួយចែឡើងម៉ាក់ចែជឿតែយើងជាសង្សារនឹងគ្នាហើយឥឡូវហ្នឹងដល់វិញចែទៅជួយខ្ញុំវិញម្ដងខ្ញុំចង់ប្រកាសជ័យគ្រប់គ្នាថា Divana Cambodia បើមកទៅស្មើគ្នាដូច្នេះអាយុងយឺនមិនហត់នឹងកណនីមិនយកស្មើគ្នា23និង32អត់ខ្វល់អត់ខ្វល់ឲ្យតែចិនញើស្មោះស្មើគ្នាយូរទៅចាំងដូចគ្នាគ្មានអ្នកតាមចាំមើលយើងដល់ស្លាប់ទេ23និង32ជាគូនឹងគ្នាច្បាស់ណា ឆ្កតែគ្មានអ្នកណាហាម20ជាង1ជាង30អាចចាប់ផ្ដើមបានទេ